បុគ្គលរលចូលក្នុងធុងសម្រាប់តែជួបសត្វអត់សម្លាប់យើងចាត់ថាបាបអត់ទេអត់ទេអត់ចាត់ថាបុគ្គលនឹងបាបទេបើមើលខាងកាយ កាយអាក្រក់តែចិត្តគំនិតទីល្អបុគ្គលនឹងដេកនៅក្នុងខ្ទមកំសត់មួយមានត្រឹមតែឆ្នាំងមួយមានត្រឹមតែរែមួយ មានត្រឹមតែត្បាល់បុកមួយ ហើយដាំតេជទៅយកទៅលក់ទៅចិញ្ចឹមជីវិតក្នុងគ្រួសារវាទៅអត់បានធ្វើទឹកបុកនឹងដល់ចិនណាអត់បានបំផ្លាញនៅសុភមង្គលចិនណានេះឈ្មោះថាមនុស្សនឹងបាបទេអត់ទេអញ្ចឹងព្រះពុទ្ធលើកសម្ដែងរួមមកថាវណ្ណៈស្ដេចក្តីហើយក៏ពពួកស្ដេចក្តីពពួកព្រាមក្តីពពួកអ្នកមានតែថៃថៃកែអ្នកធ្វើស្រែអ្នកជំនួយ អ្នកដែលធំជាងក្តីព្រះពុទ្ធជាម្ចាស់លោកថាមិនមែនខ្ពង់ខ្ពស់ឬថោកទៀតដោយវណ្ណៈទេលោកចង់ថាជនណាក៏ដោយក្នុងវណ្ណៈទាំងអស់នេះក្នុងព្រំទាំងអស់នេះសាងនៅអំពើបាបទៅចាប់ទៅសម្លាប់ទៅលួចទៅឆក់ទៅចាប់ប្រពន្ធកូនគេនិយាយផកុហកផឹកទឹកប្របងលើកហៅថាបាបដោយគ្នាទាំងអស់ នេះបាបដូចគ្នាទាំងអស់ព្រោះជនទាំង4ក្រុមនេះនឹងត្រូវទទួលផលនៃកម្មដែលខ្លួនបានធ្វើរួចហើយព្រោះបាបមានត្រូវឲ្យផលដល់អំពើល្អវិញនេះអំពើល្អវិញសេចក្តីល្អល្អល្អមួយម៉ាត់នេះលោកមិនសំដៅយកខោអាវល្អ ឬក៏ភ្នែកល្អតិចល្អដៃល្អជើងល្អរាងល្អចតេះល្អតាគៀល្អស្គាល់ល្អមករៀបដៃល្អអីអត់អស់ផ្ទះល្អគៀថាល្អអត់លោកអត់បានសម្ដែងចឹងទេលោកចង់និយាយពីរិទ្ធពីចរិយាសម្បត្តិការលះបង់និងការធ្វើបំពេញឬក៏កម្រើកឬក៏ញ៉ាំចលនាឲ្យកម្រើកឡើងហើយបង្ហាញឲ្យគេច្បាស់គឺស្គាល់បាន អញ្ចឹងលោកសម្ដែងយកចាយវិការចិត្តសេចក្តីល្អបែងផ្ដល់នៅសេចក្តីចម្រើនដល់គេដល់ឯងក្នុងសង្គមបែងផ្ដល់សេចក្តីសុខដល់ខ្លួនឥឡូវនិយាយពីសុខដល់ខ្លួននោះសេចក្តីល្អនៅពេលណាបកគលមិនបានទៅសម្លាប់គេមិនបានទៅលួចឆក់គេមិនបានទៅចាប់ប្រពន្ធកូនគេមិនបានពូតផលកុហកមិនបានផឹកទឹកតវឹង ឈ្មោះថាបុគ្គលនេះដូចជាសុខបាត់ទៅហើយណាព្រោះគេមិនបានតាមកាប់តាមចាប់តាមចងតាមចោតតាមមើងងាយអស់នឹងឈ្មោះថាបានផ្ដល់នូវសេចក្តីសុខសម្រាប់ខ្លួនបានផ្ដល់នូវសេចក្តីសុខសម្រាប់ប្រពន្ធសម្រាប់ប្តីសម្រាប់កូនសម្រាប់តើសម្រាប់គំនិតនិងសម្រាប់មហាជនក្នុងសង្គមអត់អត់បានផ្ដល់ទេហ្នឹងល្អល្អ ពួកខ្លួនរស់នៅក្នុងសង្គមតូចឬក៏សង្គមធំមិនបានផ្ដល់នៅទុកទោសណាមួយដល់គេហ្នឹងអត់ល្អនេះទៅកាយគាត់ក៏ល្អមិនបានប៉ះពាល់គេនេះទៅចំណៃការនិយាយស្ដីការពោលក៏ល្អនេះទៅចិត្តកំណត់ក៏ល្អមានសង្ឃហធម៌មានសន្តោសណា ចេះតែរំលែកប្រសម្បត្តិដែលខ្លួនមានទោះតិចទោះច្រើនដើម្បីសេចក្តីសុខរបស់ជនដទៃជាចេះតែរំលែកមានកពីកំប៉ុងឲ្យគេកន្លះកំប៉ុងឃើញគេអន់ខ្ញុំយើងឯងមានបាយហូបទេអត់ខ្ញុំអានេះអញ្ចឹងយកកកន្លះកំប៉ុងទៅនេះសេចក្តីល្អនេះបននេះពុកសតណានេះបនឯណាឲ្យលក្ខីមកគុំទៅ ឲ្យជីមកចាប់ទៅឲ្យម្ដាយទៅឲ្យអំបិលមកចាប់ទៅឲ្យស្ករមកសភាទៅយកទៅហូបយកទៅចុះឲ្យទឹកមកកែទៅនេះសំណប់សង្កហខទាំងអស់សុទ្ធតែជាអំពើល្អទាំងអស់បុគ្គលនៅក្នុងលោកកាលណាបំមានគេហៅថាមនុស្សធម៌មានសង្កធម៌អញ្ចឹងឈ្មោះថាសេចក្តីចម្រើនបានផ្ដល់សេចក្តីសុខចម្រើនដល់ខ្លួននិងដល់ជនជាតិ នឹងគឺថាល្អប្រហែលចេញចឹងវិញហ្នឹងល្អអញ្ចឹងបានពុទ្ធសាសនាយើងលោកសម្ដែងវិធានការលះបង់ការលះបង់គឺការចែកនៅសេចក្តីសុខចែករង្វាន់គឺសេចក្តីសុខដល់ជនផ្សេងសួរថាសេចក្តីល្អនឹងមានទេមានអាបុគ្គលកជួបបុគ្គលខក្នុងទីណាមួយហើយជួបនឹងការអត់ការឃ្លាន ក៏បានតែរំលែកនៅលុយកាក់ឬក៏ទ្រព្យសម្បត្តិឲ្យទៅបុគ្គលខបុគ្គលកដែលមានហ្នឹងតែទៅខអ្នកខដែលបានទទួលការហូបចុកក្នុងពេលហ្នឹងថ្ងៃក្រោយទៅក៏បានបនបានស័កបានយុះបានលុយបានកាក់ក៏នឹកឃើញបុគ្គលកវិញហើយក៏វើមករកមិត្តតំណែងដែលធ្លាប់ជួយខ្លួនហ្នឹងហើយទៅជួយវិញជួយផ្ដល់ជាប្រាក់កាក់ជួយផ្ដល់ជាធនធាន ឬជួយផ្ដល់នូវកិត្តិយសទៅឈ្មោះឬក៏ជួយនៅអ្វីមួយដល់អ្នកកនឹងដោយចទីគាត់ចិត្តឬក៏ជួយសង្គ្រោះដល់កូនជួយផ្ដល់ថវិកាឲ្យរៀនសូត្រនេះឬជួយផ្ដល់លើកទៅឲ្យកូនអ្នកកនឹងធ្វើទុនរកទីចិញ្ចឹមជីវិតយើងសួរថាសេចក្តីសង្គ្រោះរបស់អ្នកខដែលឲ្យមកកូនអ្នកកឬក៏អ្នកកនេះបានមកពីអី មកពីនគរបានធ្វើសង្កហសេចក្តីល្អរួចទៅហើយដល់បុគ្គលនគរនេះយេអញ្ចឹងសេចក្តីល្អនេះប្រកបជាមានព្រមមានផលណាព្រមមានផលណាមានផលសូមបីតែកូនសិស្សសិស្សសានសិស្សទាំងអស់ដែលរៀននៅក្នុងសាលាជាមួយគ្នាឃើញទេយើងមួយគ្នារួមសុខរួមទុក្ខអង្គុយលើតុជាមួយគ្នាទៅស៊ីបង្អែមជាមួយគ្នាទៅហូបបបរជាមួយគ្នា មកកមករៀល5ក5សេននៅតូចតូចជួយផ្ដល់សុភ័យគ្នានឹងគ្នាជួយប្រាប់គ្នាជួយពន្យល់គ្នាចែកចំណេះចឹងចេះដឹងនឹងឲ្យទៅល្អនោះណោះដល់ពួកនិស្សិតទាំងអស់នេះធំទៅមានប្រាជ្ញាប្រឡងជាប់ធ្វើការងារទៅគឺនឹកឃើញនឹកចំណាញ់គ្នាគេណារហូតដល់គេជួយគ្នាដល់ខ្លួនដល់ផលថែមទៀតការជួយគ្នានេះដែល កិត្តិយសគេឈ្មោះការចិត្តដឹងបុណ្យសក់ដែលឡើងបែបនេះដោយសារអីដោយសារគេរលឹកឃើញនៅគុណគឺសេចក្តីល្អដែលទទួលបុណ្យទទួលប្រសពដែលយើងស្គាល់យើងនិយាយដល់ឡៃទៅថានៅក្នុងស្រុកខ្លះនៅក្នុងភូមិខ្លះគឺហដ្ឋានខ្លះជាអ្នកមានចិត្តសម្ដោះដល់អ្នកដំណើរណា អ្នកដំណើរនឹងគេធ្វើដំណើរមកវាដាច់បាញដាច់ចិត្តទៅហើយចូលទៅជ្រកនឹងផ្ទះតាម្នាក់ចឹងទៅតាងក៏ឃើញនៅគាត់អនុតរកបាយរកទឹកឲ្យកន្លែងខូបអីសពសារពើទៅតែមិនយល់មួយថ្ងៃមានកម្លាំងធ្វើដំណើរទៅទៀតអញ្ចឹងបានន័យថាយើងឲ្យប្រសម្បត្តិទៅយើងបានសេចក្តីល្អសម្រាប់ខ្លួនជនដែលបានទទួលនៅអំណរអំពើយើង បានការរស់នៅអំពីយើងបានសេចក្តីសុខអំពីយើងហើយបានចាំនៅគុណគឺសេចក្តីល្អរបស់យើងថ្ងៃក្រោយគេនឹងសងគុណវិញនេះថ្ងៃក្រោយគេនឹងសងគុណវិញដោយខែតណាមកនេះរឿងហ្នឹងមិនធម្មតាតួយ៉ាងដូចជាពីដើមមកនៅក្នុងវត្តអារាមណាទៀតណានេះវត្តអារាមវត្តអារាមនីមួយៗជាកន្លែងគ្រឹះវប្បធម៌ដែលវប្បធម៌ខ្មែរសង្គមធម៌របស់ខ្មែរឬក៏អរិយធម៌ខ្មែរ បបធនគឺសំដៅយកចំណេះចេះដឹងនឹងហ្មងចំណេះចេះដឹងហើយដល់ពីដើមមកគឺពលរដ្ឋប្រមាណាកមារីតែងមកអាស្រ័យនៅវត្តទៅលោកបង្រៀន លោកសូត្រលោកប្រាប់ហូបបាយសល់ពីលោកដល់ថ្ងៃក្រោយទៅដល់គេចេញពីវត្តទៅគេចេះធ្វើការងារគេយ៉ាងហោចណាស់មិនបានមកស្វែងគុំលោកគ្រូក៏គេទៅសើគុណដែរគាត់ថាលោកគ្រូព្រះអង្គវត្តនោះល្អណាស់ មានសម្ដានចិត្តល្អណាស់ការខ្ញុំពីដើមខ្ញុំក្រខ្ញុំមិនសត់ខ្ញុំទៅរៀនណាទៅរៀននៅកន្លែងហ្នឹងលោកទំនុកម្រងនេះទំនុកម្រងនោះនេះគឺតែសើហ្នឹងដែលសារអីដែលសារសេចក្តីល្អអញ្ចឹងល្អមានបានជាទៅសើអញ្ចឹងបានជាព្រះសម្ដែងថាសង្កហខការឲ្យទាននឹងមានផល5យ៉ាងពុទ្ធសាសនាទី1ធ្វើឲ្យមហាជនច្រើនចូលចិត្តនេះច្រើនចូលចិត្ត រាប់អានរាប់រកហៅរកចោមរួមចូលមកចិត្តហើយទីទីធ្វើឲ្យជនជាសពបរោះដែលមានកាយវិការចិត្តគេហៅបណ្ឌិតជនគេហៅតែអ៊ីសរៈជនមានកិត្តិយសមានកេរ្តិ៍ឈ្មោះល្បីល្បាញតែងចូលមកចិត្តហើយទី3គេសរសើរមានកិត្តិយសល្អសព្វសាយគេសរសើរគេលើកតម្កើងគេពួយពីគុណរបស់អ្នកធ្វើល្អនេះមិនជាអន់ជាហើយទេ ហើយខ្លួនអ្នកធ្វើលំអនឹងកាលណាដែរអញ្ចឹងទៅវាមានចិត្តនឹងក្លាហានមានមុខងាត់ខ្ពស់ដដែលទៅទៅកម្មសង្គមណាក៏គេលើកដៃគ្រប់ដោយភាពនៃការគ្រប់នៃយើងដោយដោយក្លាហានហើយទីបំផុតទៅក្នុងប្រាក់លោកលោកខាស្លាប់ទៅទៅកើតឋានសួគ៌នេះហ្នឹងអញ្ចឹងគេទៅសើទាំងអស់ហ្នឹងនាំពីសេចក្តីល្អជួនកាលគេមិនមែនត្រឹមតែសើអញ្ចឹងគេនឹកឃើញលោកគ្រូតែនៅវត្តគេដឹកពហិដឹកលុយយកមកធ្វើពហិមួយហ្នឹង ធ្វើគាត់មួយទៅដោយសារដោយសារយើងតែសេចក្តីល្អជាត្រង់តែសេចក្តីល្អធ្វើឲ្យគេចាំទុករហូតមួយជីវិតជាអតិភិកទេអញ្ចឹងសេចក្តីល្អពិតជាមានណាគឺបានផលល្អកើតឡើងបានដែលបានធ្វើអញ្ចឹងបើគ្មានក្របវាអត់ដោះទេដើមដងឯងណាសេចក្តីល្អនិងអសេចក្តីអាក្រក់វាមានអញ្ចឹងវាមានមកពិតនៅក្នុងលោកនេះ កាលណាបើបកគលយល់យល់ឃើញថាសេចក្តីល្អតែងផ្ដល់នូវសេចក្តីសុខចម្រើនដល់ខ្លួននិងជនរតីនិងសង្គមគឺបំណងគ្នាលះបង់នៅអំពើអាក្រក់ហើយបាបនោះហើយខំប្រឹងសាងតែល្អទាំងអស់គ្នាអញ្ចឹងដូចជានៅក្នុងប្រទេសកម្ពុជាយើងអស់នេះបើសិនជាពលរដ្ឋទាំងអស់ទាំងកមារាកមារីយុវជនយុវតីនិស្សិត បញ្ញវន្តអ្នកធ្វើការតូចធំទាំងអស់គ្រប់ផ្នែកគ្រប់ស្ថាប័នគ្រប់ក្រសួងទាំងអស់សំដែងការស្មោះត្រង់រវាងគ្នានិងគ្នាទូទៅហើយយើងចិត្តជាសង្ឃៈធម៌ចែករំលែកគ្នាដើម្បីរស់រវាងគ្នានិងគ្នាទូទៅគ្នាសង្គ្រាមទេគ្នាសង្គ្រាមទេគ្នាទុកវេទនាទេគ្នាភាលំបាកលំបិនទេគ្មានការហិនហោចទេ អញ្ចឹងសង្គមខ្មែរត្រូវបានទទួលអំណោយគឺសេចក្តីសុខចម្រើនហើយអភិវឌ្ឍអញ្ចឹងដំបងដៃគឺអភិវឌ្ឍធនធានមនុស្សអភិវឌ្ឍធនធានមនុស្សតើអភិវឌ្ឍនៅចំចំណុចណាអភិវឌ្ឍធនធានមនុស្សនៅចំចំណុចគឺធ្វើមនុស្សនឹងយ៉ាងម៉េចឲ្យសាងតែសេចក្តីល្អលះបង់បាបលះបង់អាក្រក់លះបង់កាយវាចាចិត្តអាក្រក់សាងតែល្អ អញ្ចឹងវាថាអភិវឌ្ឍនឹងគឺមិនមានជនណាដែលជាអ្នកឲ្យឲ្យបានទេគឺតើតែខ្លួនយើងទាំងអស់គ្នាម្នាក់ម្នាក់យល់ដឹងយល់ដឹងសេចក្តីល្អគឺជាការកតកិច្ចរបស់ពលរដ្ឋរបស់មហាជនទូទៅត្រូវសានដើម្បីធ្វើយ៉ាងម៉េចឲ្យខ្លួនឲ្យបងប្អូនខ្លួនឲ្យពលរដ្ឋនិងសង្គមជាតិមានសេចក្តីរីកចម្រើនឡើងនេះ អញ្ចឹងគ្មានទេវតាព្រំណាមកឲ្យទេក៏តែខ្លួនយើងជាអ្នកធ្វើតែម្ដងនេះនេះសេចក្តីល្អនេះហើយបើថាអត់យល់ឃើញយ៉ាងទេនាំវាសាងបាអំពើបាបទេហើយឲ្យទេវតាប្រអិនប្រពំបតៈឲ្យដើម្បីឲ្យមនុស្សទាំងអស់ចម្រើនមិនងាយបានទេភាសានេះព្រោះមិនមែនជាហេតុមិនមែនជាបច្ច័យយ៉ាងមកថាសេចក្តីល្អសំខាន់អញ្ចឹងកាលណាបើមនុស្សយើងទាំងអស់គ្នា ធ្វើកាយវាចាចិត្តពិចារណាមើលមិនសម្លាប់មិនលួចមិនខកមិនកាត់ពុនកូនគេមិនភូតថកហកមិនផឹកទឹកប្របងមាតិកា5ដូចគ្នាហើយមានចិត្តសន្តហធរធ្វើចិត្តចៃអំណោយដល់អ្នកក្រអ្នកកំសត់សង្គមមួយនឹងមានសេចក្តីរីកចម្រើនយ៉ាងក្រៃលែងព្រោះមនុស្សសម្ដែងការស្មោះត្រង់គ្នានឹងគ្នាអំពើពុករលួយជាសង្កត់កេងប្រវាញ់អស់អស់រលីថាមិនបានចឹង ព្រមមានសង្ឃៈធម៌មួយនឹងជួយគ្នាហើយអ្នកមានជួយអ្នកក្រអ្នកខំសន្តោសអ្នកតូចម្ល៉េះហើយថាវិការទាំងអស់ដែលកើតអំពីគ្រប់ផ្នែកនឹងតូទៅក្នុងខំធនាគារជាតិអត់មានបតនាហើយហូរចៃឡំវិញចាយគ្រប់គ្រាន់ទាំងអស់មួយចំណែកចំប្រពន្ធកូនមួយចំណែកចំម៉ែឪមួយចំណែកចំពោះមួយចំណែកសម្រាប់ធ្វើសង្ឃៈធម៌សម្រាប់ធ្វើទៀតមិនទេខ្វះទេ តែបើមនុស្សអត់សម្ដែងការស្មោះត្រង់រវាងគ្នានឹងគ្នាទេមានតាមក្រុមមានតាមពួកប្រតាមក្រុមប្រតាមពួកมันអាចអភិវឌ្ឍមនុស្សនេះឲ្យស្វែងទៅរកសេចក្តីចម្រើនក្នុងសង្គមទេហើយបើមនុស្សរកសុខមិនឃើញហើយមិននឹងសង្គមនឹងបានសុខពីណាមកទេព្រោះមនុស្សនឹងឯងជាវត្ថុរបស់សង្គមចា៎បើមនុស្សរកសុខមិនឃើញនឹងសង្គមណាទេអញ្ចឹងបានថាសេចក្តីល្អមានចម្រើនក្នុងមហាជន សេចក្តីសេចក្តីចម្រើនកើតឡើងសេចក្តីវិញ្ញាសាបសូន្យទៅតែបើសេចក្តីអាក្រក់មាននៅក្នុងសន្តានចិត្តមហាជនសេចក្តីចម្រើនសាបសូន្យទៅសេចក្តីអាក្រក់រឹតតែចម្រើនឡើងនឹងការពិតណាបនហើយនឹងបាបមានសិទ្ធប្រកបនៅក្នុងលោកដោយការពន្យល់ដោយការបកស្រាយដោយការបង្ហាញប្រាប់នៅ ខ្ញុំប្រកាសណាអាត្មាជាសូមសំដែងអំពីពាក្យឋានរុហើយនឹងទេវតាសម្បកស្រាយពីនរុនឹងទេវតាតើនរុនឹងមានមានមែនដែរឬទេហើយទេវតានឹងមានមែនដែរឬទេបើសិនជាមានតើ នៅក្នុងទីណាហេតុអ្វីបានជាមនុស្សទាំងឡាយ មិនឃើញតបទៅសោះហើយក៏ដើរមិនងាយជួបមួយជីវិតម្នាក់មិនដែលបានជួបឮត្រឹមតែលោកទេសនាឬក៏ធម្មកថាឬក៏អង្គប្រាជ្ញាមួយលោកប្រាប់អំពីនរុហើយនឹងទេវតានរុនឹងបើយើងនិយាយ យកសេចក្តីខ្មែរយើងមកថាជាកន្លែងមួយដែលប្រកបដោយទុក្ខវេទនានឹងពាក្យថានរុកន្លែងហ្នឹងគេធ្វើទរណកម្មឋានហ្នឹងហៅឋាននរុបើនិយាយពីកន្លែងហ្នឹងគេហៅឋានឋាននរុហើយបើនិយាយពីសត្វហ្នឹងគេថាសត្វនរុគឺសត្វមកក្រុមហ្នឹង គឺកើតឡើងសម្រាប់ស្ោយផលកម្មកម្មគឺជាទុក្ខដែលកើតពីបញ្ញវាទាំង5នោះកើតពីកម្ម5យ៉ាងនោះគឺទី1សន្សំនៃការសម្លាប់សត្វបៀតបៀនសត្វដទៃសម្លាប់សត្វដទៃហើយទី2ប្រព្រឹត្តធ្វើចោរកម្មលួចប្លន់ឆក់ដណ្ដើមយកសម្បត្តិជនដទៃមកធ្វើជារបស់ខ្លួន ហើយទី3គឺប្រព្រឹត្តខុសនឹងកាមបើសិនជាបរោះបរោះគឺទៅចាប់កូនគេរំលោភឬក៏បើបរោះមានប្រពន្ធគឺថាទៅចាប់ប្រពន្ធគេឬក៏កូនគេឬក៏ស្ត្រីណាមួយយកមករំលោភទៅតាមចំណង់របស់ខ្លួននឹងជាថាខុសហើយបើសិនជាស្ត្រីវិញគេថាស្ត្រីនឹងផាត់ប្តី មានប្តីហើយនៅទៅយកបរោះដតីធ្វើជាភរិយាទៀតធ្វើជាប្តីប្តីទៀតនឹងគេហៅខុសកាត់ខុសនឹងកម្មនឹងអំពើនឹងដែលនាំឲ្យទៅកើតនៅក្នុងឋានរូបឋាននឹងឈ្មោះឋានរូបហើយសត្វដែលកើតនឹងគេហៅសត្វនរូបនឹងកម្មទី4គឺនិយាយកុហក អ្នកដែលនិយាយកុហកខោខូតបោកពិខោតឬក៏ជេរបន្តិចផ្ដាសានិយាយឆ្កឹះឆ្កៀលចាក់ដោតនឹងឯងទៅកើតតំណងនេះទៅកើតតំណងមិនសមកម្មនឹងទៅកើតតំណងហើយទី5ហូបទឹកសបឹងគឺប្រសាស្រាគ្រឿងសបឹងទាំងអស់ដល់ស្លាប់ទៅ ដែលកើតឋាននោះកើតឋាននរកនេះឋាននរកនរកប្រាក់លោកនេះហើយយើងចង់និយាយទីនេះយើងចង់និយាយនរកប្រាក់លោកនរកប្រាក់លោកបានន័យថាវាវាលោកផ្សេងសាធុជនលោកផ្សេងមិនមែនមនុស្សទេមិនមែនមនុស្សទេគឺលោកដតីដែលប្រាក់លោកកាំងអច្ឆៈលោកកាំង គឺថាលោកកម្មលោកនេះដែលកំពុងសត្វដែលកំពុងសាងបនសាងបាបនេះឬក៏សត្វដែលកំពុងចាប់សម្លាប់កំពុងលួចកំពុងឆក់នឹងឥទ្ធិលោកលោកនេះដល់ពេលវិញ្ញាណនេះស្លាប់អំពីនេះទៅត្រូវទៅសោយទុកទោសក្នុងឋាននរកនឹងជាហៅប្រាក់លោកប្រាក់លោកអញ្ចឹងយើងត្រូវយល់ថាប្រាក់លោកមិនមែនជាឥទ្ធិលោកទេ គឺទៅលើកលោកនេះនឹងជាមនុស្សមិនមែនហៅនរកទេមនុស្សអញ្ចឹងបានន័យថានរកនឹងគឺជាសត្វមកក្រុមដែលកើតឡើងតាមចលនានៃកម្មដែលឆ្នៃតាក់តែងហើយនឹងកម្មផ្ដាល់នឹងទុកវេទនាបានថារូបនឹងកើតពីកម្មកម្មនឹងអ្នកញ៉ាំងសត្វនឹងឲ្យកើតហើយកម្មនឹងញ៉ាំងផ្លែញ៉ាំងផ្កាញ៉ាំងផល របស់កម្មនឹងឯងឲ្យសត្វនឹងទីទំពាទីសៅទឹកវេទនាអញ្ចឹងសត្វនឹងកើតពីកម្មសុទ្ធនឹងនរកនឹងមានពុទ្ធសាសនាសម្ដែងថាមាននឹងប្រាក់លោកនឹងប្រាក់លោកតែយើងអត់ដែលឃើញផងយើងអត់ដែលឃើញមិននឹងជាសត្វនរកនោះមានមុខមាត់សន្តានទ្រង់ទ្រាយយ៉ាងម៉េចហើយក៏មិននឹងជានៅឯណាដែរ នឹងយើងទាំងអស់គ្នានឹងហើយពិភពលោកគេកំពុងតែឆ្ងល់គេគ្រាន់តែឮតែគេមិនដែលឃើញដែររីទៀតថាទេវតាទេវតាទេវតាហ្នឹងក៏ជាសត្វមួយក្រុមទៀតមិនមែនមនុស្សទេនេះមិនមែនមនុស្សទៀតជាសត្វមួយក្រុមគេហៅថាសត្វដែលកាលឧបដឹកដូចនរុដែរនរុឧបដឹកដែរ មិនមានម៉ែមានឪណាបង្កើតគាត់ទេគឺការឡើងធំភ្លាមភ្លាមមកសោយទុកវេទនាទេវតាក៏ចឹងដែរតែនគ្រាន់តែខុសគ្នាប៉ុណ្ណេះទេវតាជាសត្វសោយផលបុត្រនរៈជាសត្វសោយផលបាបអាហ្នឹងឯងទេវតាសោយផលទានសិល5សិល8សិល10ព្រោះឬក៏ចិត្តដែលស្អាតចិត្តបរិសុទ្ធ ចិត្តដែលចាស់ខ្លានឹងពពួកទេវតាដែលកើតឡើងដែលសារអំណាចបុណ្យអញ្ចឹងបុណ្យហ្នឹងបុណ្យកើនពីទានកម្មពីសិលកើនពីភៀមនេះហ្នឹងបុណ្យហ្នឹងតាក់តែស័ក្តិគឺទេវតាហ្នឹងឲ្យកើតហើយបានញ៉ាំងនៅវត្ថុប្រើព្រះសម្រាប់ពពួកក្រុមទេវតាទាំងឡាយតាំងពីគ្រឿងអភរណៈតាំងពីរសទឹកតាំងពីបរិវារតាំងពីអាសនៈឬពយិនចំណី ឬក៏អ្វីអ្វីដែលពពួកទេវតាក៏បីប្រើប្រាស់តែមនុស្សយើងថាបច្ច័យ4ហើយអញ្ចឹងហើយពពួកសត្វទាំងអស់នោះគឺយើងក្រំតែលឺដែរមិនដែលឃើញផងនេះការដែលមិនឃើញនឹងវាសំហេតុសំផលពេកណាស់ទៅហើយព្រោះអីព្រោះរូបទាំងឡាយនោះមិនមែនជារូបក៏បីឃើញដល់ជនជាសាធារណៈ មិនមែនឃើញដល់ជើងសាធារណៈទេផ្នែកទាំងឡាយរបស់យើងទាំងអស់គ្នានេះជាផ្នែកប្រឡាក់ទៅដោយស្លេះដោយស្លេះដោយខ្ទុះដោយឈាមកើតពីដមហាផ្នែកនេះมันអាចឃើញនឹងបានទេនៅក្នុងពុទ្ធសាសនាលោកពោលថារូបនេះលោកហៅថាសុខមរូបសុខមរូបមិនអោឡារិករូបទេសុខមរូប ប្រែថារូបរូបល្អិតនេះរូបល្អិតផុតវិស័យភ្នែកមនុស្សធម្មតាដែលមើលឃើញដោយចក្ខុធម្មតាទៅតាមអំណាចនៃមនុស្សធម្មតាមើលអត់ឃើញនឹងប្រពុតសម្ដែងអញ្ចឹងចក្ខុមរូបផុតវិស័យភ្នែកយើងទាំងអស់គ្នាអញ្ចឹងបានតែយើងអត់ឃើញយើងអត់ឃើញយើងមើលអត់ឃើញភ្នែកនឹងមើលឃើញទេ រូបលេខនេះវាប្រឡាក់ទៅដោយទុះឈាមឆ្លាស់អេសពសារពើអញ្ចឹងមើលប្រពួកអស់សត្វអត់ឃើញទេព្រោះរូបយើងគេហៅអឡារិករូបហើយប្រពួកទេវតាជាមួយមនុស្សទេវតាជាសុខុមរូបឬមនុស្សជាអឡារិករូបរូបប្រក្រៀតក៏បីឃើញនៅក្នុងបានមិនមែនតែសម័យនេះទេប្រកណាសាធជនទាំងឡាយគឺតាំងពីសម័យពុទ្ធម្លេះ សូម្បីតែពុទ្ធគុណធរមានណឡៃកំពុងតែមានជីវិតកំពុងតែមានជីវិតមានប្រជញ្ញរស់នៅធម្មតាដូចជាយើងទាំងអស់គ្នាហ្នឹងក៏សម័យនោះមិនមែនមើលឃើញរូបមើលឃើញទេវតាជាសាធារណជនទូទៅបានដូចគ្នានឹងគ្នាបានទេអត់ដូចគ្នាចឹងតែសួរថាតើអាចមើលឃើញដែរទេហើយគេអាចឃើញរូបឃើញទេវតាដោយកោតដោយករណីណាខ្លះ នេះអាចឃើញដែរទេថាអាចឃើញអាចឃើញគឺអាចឃើញដោយអំណាចនៃបពុមនុស្សនេះឯងត្រូវតែទួសោយផលនៃកម្មនេះហើយអាចទៅឃើញនរុទាំងរស់អាចមើលឃើញនរុទាំងរស់ផ្លែកនឹងស្រាប់តែមើលឃើញនរុទាំងរស់ដែលត្រូវសោយផលនៃកម្មឬមួយពពុទ្ធទេវតាទាំងឡាយមានអានុភាពច្រើន ហើយអាចញ៉ាំងរូបរបស់គេឲ្យคล้ายទៅជាអឡារិករូបឲ្យមនុស្សមើលឃើញបាននៃមួយទៀតបុគ្គលដែលមានតបចៈខុសនឹងយកគេដែលអាចញ៉ាំងចិត្តឲ្យស្អាតឲ្យបរិសុទ្ធផូរផង់ហើយញ៉ាំងបញ្ចមឈានឈានទី5នៃការឡើងបានគឺពេញទៅដោយកសិននេះចូលកាន់ឈាន ប្រកបដោយឈានទី5បានឈានទី5ហើយអាចញ៉ាំងទន្លឹងមើលឃើញដោយភ្នែកចិត្តតែពួកសត្វនោះបានទៅតាមអានុភាពទៀតមើលឃើញនរកមើលឃើញប្រែតមើលឃើញអសរិកាយពូទាំងអស់នោះមើលឃើញនរកប្រែតអសរិកាយនោះសត្វតែសខំរូបទាំងអស់លោកដេរឆានអឡារិករូបមនុស្សអឡារិករូបទេវតាសខំរូបយើងមើលឃើញទេ អញ្ចឹងពួកសិទ្ធិចក្ខុពួកផ្នែកទឹកដែលលឺផ្នែកទឹកយើងស្លាប់លឺដែរព្រោះថាផ្នែកទឹកហ្នឹងមិនមិនមែនផ្នែកផ្នែកនេះទេផ្នែកទឹកគឺជាផ្នែកចិត្តចិត្តដ៏បរិសុទ្ធតែចិត្តបរិសុទ្ធហ្នឹងចិត្តហ្នឹងមានពន្លឺភ្លឺស្វាងអាចដល់ប្រចាស់ហើយអាចឆ្លោះមើលនៅពភាវៈក្នុងទីកម្មាំងមានរੂកក្រែត អសូរកាយនិងទេវតាអិនព្រំបាននេះប្រតិជនក៏មើលឃើញដែរឲ្យតែបានទៅបច្ចៈខុសមិនដល់ប្រារហន្តទេប្រតិជនក៏ឲ្យមើលឃើញបានឲ្យតែមានផ្នែកទឹកអញ្ចឹងផ្នែកទឹកទាំងបានពីណាមកបានអំពីសមាធិនេះសមាធិអញ្ចឹងសមាធិនេះវាមិនទាន់កន្លងវិស័យរបស់មនុស្សទេ សូម្បីព្រះដែលមានភាពគង់នៅក្តីឬមិនគង់នៅក្តីទាន់សាសនាក្តីមិនទាន់សាសនាក្តីសមាធិតែងតែមានសម្ដាតែងតែមានធម្មតាក្នុងលោកគេហៅអុត្តរិនុសធម្មជាធម៌របស់មនុស្សដ៏ក្រៃលែងជាងមនុស្សធម្មតានេះនឹងអញ្ចឹងមិនមែនអស់ទេមិនមែនអស់ទេតែបច្ចៈខុសនោះគេហៅថាជាធម៌សម្រាប់លោក តែជាធម៌មនុស្សជាន់ខ្ពស់អញ្ចឹងសូមបីព្រះអរិយមិនមានក៏ឈាននឹងអភិញ្ញាណមានអញ្ចឹងក្នុងបច្ចុប្បន្នកាលនេះប្រកណាអស់លោកឬក៏អស់លោកអ្នកទាំងឡាយមិនទាន់អស់សង្ឃឹមនឹងការឃើញទេព្រោះព្រោះធម៌សម្រាប់បប្រតិបត្តិដើម្បីសមាធិដើម្បីឈានហើយដើម្បីឃើញទេវតានិងមនុស្សទាំងឡាយនៅមានធម្មតា អត់មានកម្បាំងផងអត់មានបាត់តារាទេចាអញ្ចឹងយើងអាចពិសោធន៍បង្វឹកចិត្តទៅតាមលក្ខណៈសម្បត្តិនៃធម៌ហើយអាចឃើញទេវតាដោយវិធីគឺសតចក្ខុលើឃើញសតចក្ខុសតចក្ខុនឹងបានន័យថាចិត្តនឹងនៅពេលណាចេះកាន់បញ្ញាឈានទៅភ្លឺទាំងអស់ផ្នែកខ្មិចតែភ្លឺបើភ្នែកក៏ឃើញខ្មិចក៏ឃើញ ណាភ្នែកមិនក៏ឃើញបើក៏ឃើញភ្លឺចាស់ធម្មតាដូចតែយើងមានភ្នែកធម្មតាមួយហើយក៏ដូចជាបើយើងប្រៀបធៀបក្នុងផ្លូវលោកក្នុងបច្ចុប្បន្ននេះវាងាយស្រួលដែរតែបច្ចៈខុសយើងមើលទូរទស្សន៍ណាទូរទស្សន៍វីដេអូដែលគេប្រចាំឆ្លងទ្វីបបើមើលពីអាមេរិកកាំង មើលអូស្ត្រាលីមើលបារាំងមើលអីដោយដោយប្រើអតិពលរបស់វិទ្យាសាស្ត្រមើលឃើញផ្ទាល់ផ្ទាល់មើលយើងមើលទៅឃើញក្នុងកញ្ចក់ហ្នឹងឃើញឃ្លាចេញរូបចេញរូបភាពចេញទេសភាពអ្វីអ្វីដែលគេថតមកឃើញអស់យ៉ាងណាមិញអតិពលនៃការទូមានចិត្តនៃការអប់រំចិត្តបកខូនចិត្ត ហើយធ្វើចិត្តឲ្យស្អាតបរិសុទ្ធទៅហើយអាចមានពន្លឺមើលឃើញពីភពនៃតែពួកសត្វដែលអាចកម្បាំងទាំងអស់នោះឲ្យអាចឃើញបានដូចគ្នាមើលឃើញមើលឃើញដូចគ្នានឹងមើលឃើញនៅដូចកញ្ញានេះអញ្ចឹងទៅពួកសត្វទាំងអស់នេះកាលណាបើគេមើលមិនឃើញរហូតដល់